ជាបឋមសូមនមស្ការគុណកែវទាំង3ដោយសេចក្តីគោរពជ្រះថ្លាដល់គង់ពោះសូមនមស្ការព្រះថេរៈទាំងឡាយគោរពរាប់អានអ្នកមានអាយុគ្រប់ព្រះអង្គចម្រើនពរអ្នកស្ដាប់គ្រប់ទីកន្លែងនិងគ្រប់ពេលវេលាដែលបានស្ដាប់ឥឡូវអនុញ្ញាតឲ្យខ្ញុំកណ្ដាអាត្មាអឺចូលទៅមើលសំណួរតែម្ដងបាទ 2តើគួរជឿគ្រូទាយទេតើការទាយនាំឲ្យមានបាបទេជឿមិនជឿវានៅលើសិទ្ធិរបស់យើងកុំកុំទ្រាំមិនជឿហ្នឹងហើយព្រោះទេវាមិនមែនប្រកាសសត្វតិខុសទេវាមានក្បួនវាមានຂະណាតអីខ្លះចឹងដែរជឿជឿទៅមិនជឿហើយទៅប៉ុន្តែគ្រាន់សំខាន់ទីពឹងរបស់យើងហ្នឹងយើងយកអីជាទីពឹងអាត្មាក៏ចេះទាយដែរ ស្អែកបើមិនតន់ស្លាប់ទេអាត្មាត្រូវតែចាស់ជាងថ្ងៃនេះហ្នឹងហើយហើយថ្ងៃកឋិននៅវត្តមនីរតបើសិនជាអាត្មាមិនតន់ស្លាប់ទេប្រកាសញាតញោមឃើញនៅក្នុងហ្នឹងអាត្មាព្យាករទុកចឹងមកព្រោះថាយន្តហោះវាអត់ធ្លាក់ទេណាទៅណាប្រកាសជាថ្ងៃ11 12ខែក្រោយហ្នឹង ញាតិញោមជួបឯក្នុងក្នុងបុណ្យកឋិនហ្នឹងហើយបើសិនជាអាត្មាងាប់មុនហ្នឹងញាតិញោមអត់ជួបឯងពិតអត់ពិតតាហើយបើយប់នេះអាត្មាមិនតន់ងាប់ទេស្អែកឡើងអាត្មាប្រកាសជិះឃើញថ្ងៃរះហើយបើស្អែកនោះអាត្មាអត់ចេញក្រៅទេថ្ងៃក៏អត់ឃើញដែរត្រូវអត់ត្រូវតា ហ្នឹងហើយថ្មថាបើសិនថ្មសម្រេចចិត្តថាអត់ទៅខ្មែរទេប្រកាសជាញាតិញោមអត់ឃើញថ្មនៅខ្មែរទេមិនទៀតត្រូវតាពឹងសម្រេចដើរតាមផ្លូវណាចឹងណាហើយយើងយកអីជាទីពឹងប៉ុន្តែសំណួរមកដឹង យើងជាងការយើងជឿទៅលើទៅរបស់ហ្នឹងវាភ្លេច រកខ្លួនឯងជាទីពឹងពឹងរបស់នេះពឹងរបស់នោះដូចមួយថ្ងៃហ្នឹងមានយុវជនសួរថ្មច្រើន ពីរឿងមួយពួកអមនុស្សស្អីស្អីស្អីស្អីទៅធ្វើម៉េចបើវាអញ្ចឹងយើងនិយាយមួយវាភាសាអីឧទាហរណ៍ថាមិនក៏ពួកវាចេះស្ដាប់មុនអាគមឬក៏វាចេះស្ដាប់ស្អីស្អីអញ្ចឹងទៅហ្នឹងហើយ សរុបមកអាត្មាមិនដែលបដិសេធថាពួកនឹងមិនមានទេពឹងខឹងថាវាមិនចាំបាច់វាចេះស្ដាប់ទេឧទាហរណ៍ថាឥឡូវគេប្ររពអីមួយមុននឹងគេសូត្របល័យគាថានោះគេត្រូវប្រកាសថាគេសូត្រអីគេធ្វើកម្មវិធីអីវាលឺតែហ្នឹងពេលយើងសូត្រទៅវាខ្លាចចឹងដែរទៅវាមិនចាំបាច់ដល់ស្ដាប់បានស្អីវាលោកតាខ្លាំងលោកសុនអាតាំងថាស្អីផង ពួកហ្នឹងវាឆោតឃើញសូនអញ្ចឹងវាស្មាមុនបកែទៅវារត់បាត់ទៅក៏មានដែរប៉ិនសំខាន់បើយើងមានខ្លួនឯងជាទីពឹងលែងនៅក្នុងអំណាចវា មានចាំបាច់សូត្រអីផងអាត្មាហងឲ្យអត់សូត្រអីពីមុនមុននឹងសឹងសូត្រសិតតាអីណា นักขัตยกภูตานังปาปกหนิเวรนาปรตัสานุเพียวเวนหันวาเตสังอปาตเวดบุตรอักรอญาญาใหญ่ยะบุญทุบใบซาจนาในសូត្រចឹងប៉ុន្តែដល់មើលមើលងំឯងសូត្រសូត្រខ្លាចហ្នឹងមានសូត្រមេត្តាណាសូត្រដេញខ្មោចដេញព្រាយឯងក៏អាក្រក់ម៉េចហើយចេះមកពីមុនពីមុនចឹងមុនមុននឹង សឹងអញ្ចឹងឲ្យសូត្រដេញខ្មោចដេញព្រាយកិរិយារារាំងនៅបាបគ្រោះនឹងយៈនឹងភូតបីសាយទាំងឡាយប្រិតតាសានុភាវវេនហន្តាទេសង្ឃឧបតវេដោយអានុភាពនៃព្រះបរិទ្ធសូមកំចាត់បងនោះឧបទ្រពទាំងឡាយទាំងសេចក្តីអន្តរាយទាំងឡាយមិនចេះទេធ្វើចឹងយ៉ាងណាចេះប៉ុន្តែ ការមុនធ្លាប់ប្រើទៀតប្រើសម្រាប់ខ្លួនឯងហ្នឹងទៅសូត្រមុនក៏ ធ្លាប់សូត្រអានោះដែរដើម្បីជួយការពារគេជឿចឹងដែរជឿខ្លះខ្លះហើយសម្រាប់ខ្លួនឯងក៏ក៏សូត្រដែរទៅណារៀងស្ងាត់ស្ងាត់នេះសូត្រអាហ្នឹងដេញខ្មោចដេញព្រាយការពាររារាំងណកខតរឹកយៈគន្ធប់អីណានៃចឹងណាចេះឲ្យធ្លាប់ទាំងសូត្រទៀតអញ្ចឹងអ្នកអ្នកទាំងឡាយគាត់ណាមកជឿមិនចេះសូត្រនោះវាថាចេះដល់ស្មារតីកន្លែងហ្នឹងចេះរឿងអីផ្សេងចេះ កន្លែងហ្នឹងមិនបាច់មើលមិនសុកចិត្តថាម៉េចបានអាត្មាហ្នឹងវាអញ្ចឹងគេជឿយូរហើយខ្លះបានត្រឹមតែជឿហ្នឹងអត់ទាំងចេះហ្នឹងអាត្មាជឿពីមុនជឿចេះធ្វើប៉ុន្តែតែយើងដកព្រាមកពិចារណាវិញមកវាអត់មានឃើញ ជាលក្ខណៈធ្វើតាមពុទ្ធផងព្រះសម្មាសម្ពុទ្ធសម្ដែងពីករណីមេត្តសោតវាមិនមែនទៅការពៀបាប់ប្រគ្រោះរារាំងចង្រៃអីចឹងទេចម្រើនកុសលតា គឺប្រែនៅក្នុងករណីអាមេដាសូតឃើញនឹងចឹងរឿងទាំងអស់ហ្នឹងក៏វាមិនមែនត្រឹមតែមកឈប់ជឿដែរវាទល់តែយល់ឈប់ជឿហ្នឹងយើងមិនតាន់មាន លំនឹងផ្លូវចិត្តហ្នឹងវាគង់តែមកវិញដដែលហ្នឹងរឿងទាំងអស់ហ្នឹងមិនចប់ត្រឹមជឿឬមិនជឿទៅទៀត អ្នកខ្លះនិយាយថាអូយអញមិនទៅជឿអីទេមិនដែលឃើញផងអីតាំងពីណាពីណីមកនៅមនុស្សអញ្ចឹងលោទៅជឿជឿបាក់ជឿទប់ឈ្នះទេគាត់កាន់តែមិនឃើញផ្ទាល់ភ្នែកគាត់គាត់គាត់កាន់យកថាបើឃើញផ្ទាល់ភ្នែកគាត់ជឿខ្មោចក៏ដោយអីក៏ដោយ បើថាមិនឃើញផ្ទាល់ភ្នែកទេអត់ជឿទេកម្រិតនិយាយយ៉ាងនេះស្មានមិនតន់ឲ្យចប់បន្ទុទេដោយសារហេតុភេទអីមួយវាមិនតន់កើតប្រកបអីអីចឹងជួបគ្រូអីផ្ទួនផ្ទួនផ្ទួនលឺសលេងនេះសលេងនោះអូជឿផ្កាប់មុខបដ ாய் ហ្នឹងហើយអញ្ចឹងវាយើងត្រូវសិក្សាដល់សិក្សាទៅមិនបដិសេធប៉ុន្តែរបស់ទាំងអស់ហ្នឹងមកបំភ័យយើងឡើងបានអញ្ចឹងអានេះដូចយើងមិនទុំមានអ្នកថាព្រៃហ្នឹងជឿថាមានមានអត់ទេត្រូវសិក្សាមានមានទៅមានហើយទៅបើមានយ៉ាងម៉េចហើយបើមិនមានវាយ៉ាងម៉េចបើមានដើរឲ្យប្រយ័ត្នទៅវៀងវាទៅចេះតា គេប្រាប់ថាមានមីនអញមិនជឿទេដើមមិនដែលឃើញផ្ទុះផងចុះបើផ្ទុះវាល្មិចវាងាប់ហើយវាអត់អត់ទៅនិយាយអារឿងជឿឬមិនជឿហ្នឹងទេយល់ថាម៉េចសំខាន់ថាមានវាយ៉ាងម៉េចមិនមានយ៉ាងម៉េចវិធីដោះស្រាយចង់មានមានទៅមិនមានហើយទៅសំខាន់យល់ហេតុផលនៃជីវិតនេះ